kiss for you. ផ្លែឈើ3មុខអាចជួយផលិតទឹកដោះឲ្យ Hero Brand ការបំបៅដោះកូនត្រូវបានគេចាត់ទុកជាបេសកម្មខ្វះមិនបាន បន្ទាប់ពីកំណត់របស់ទារកទាំងអស់ដូច្នេះអ្នកម្ដាយត្រូវជ្រើសរើសអាហារល្អល្អមកទទួលទានដើម្បីជួយផ្គត់ផ្គង់ដល់ការផលិតទឹកដោះដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំនិងសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ទារកដូច្នេះដើម្បីពន្លឿនដល់ការផលិតទឹកដោះ បំពេញតម្រូវការឲ្យកូនកូនបានទាន់ពេលវេលា អ្នកម្ដាយគួរតែបន្ថែមផ្លែឈើ3មុខនេះនៅក្នុងរបបអាហារជាប្រចាំ1ក្រូចពណ៌លឿងផ្លែឈើមួយមុខនេះមិនត្រឹមតែសម្បូរទៅដោយវីតាមីន C ប៉ុណ្ណោះទេ វាថែមទាំងអាចជួយជំរុញដល់ការផលិតទឹកដោះដ៏មានជីវជាតិគ្រប់គ្រាន់ក្នុងការជួយរក្សាធ្មេញនិងឆ្អឹងរបស់កូនថែមទៀតជាពិសេសវាអាចជួយបង្កើតមុខងារផលិតជីលីកានិងជួយជួសជុលរាងកាយអ្នកម្ដាយផងដែរ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះអ្នកម្ដាយគួរតែទទួលទានផ្លែក្រូចយ៉ាងហោចណាស់2ផ្លែក្នុងមួយថ្ងៃឬប្រហែល120មីលីក្រាមក្នុងមួយថ្ងៃ2ល្ហុងទុំល្ហុងទុំត្រូវបានគេរកឃើញថាមានផ្ទុកទៅដោយវីតាមីន A វីតាមីន C ផូស្វ័រជាតិសរសៃពីធម្មជាតិជាពិសេសជាតិដែកនិងកាល់ស្យូមពិតជាមិនអាចខ្វះបាន ចំពោះម្ដាយនិងកូន។ មួយវិញទៀតលហុងទុំក៏អាចជួយបង្កើនការផលិតទឹកដោះផងដែរបើសិនបើអ្នកម្ដាយទទួលទានវាបានទៀងទាត់3ផ្លែស្ទ្រូប៊េរីផ្លែឈើមួយប្រភេទនេះក៏បានគេរកឃើញផងដែរថាពិតជាល្អខ្លាំងណាស់សម្រាប់ម្ដាយនិងកូនព្រោះវាសម្បូរទៅដោយវីតាមីន C និងជាតិទឹកច្រើនអាចជួយធ្វើឲ្យស្បែកទារកមានភាពស្រស់ស្អាតមិនត្រឹមតែប៉ុណ្ណោះការញ៉ាំផ្លែស្ទ្រូប៊េរីញឹកញាប់អាចជួយជំរុញដល់ការផលិតទឹកដោះក៏កាន់តែច្រើនផងដែរ។